មនុស្សដែលគេបោកត្រូវគេខោខោខោអោចង់ត្រូវជាថ្មីសុំកូនកៅមិនមិនក្បាលកូនក្តៅខ្លាំងម៉េះម៉ាក់ម៉ាក់ដឹងខ្លួនទេអត់កើតទេណាកូន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 ពេលយប់វិញមាននឹងអីកើតឡើងម៉ាក់ម៉ាក់មិនក៏ម៉ាក់យំចឹង ដោយសារតែបំណុលចាស់ម៉ាក់ចំពាក់លុយគេ4000ដុល្លារដោយសារតែអាប់ណៃហេងសយអាខ្នាក់វាបោកប្រាស់ម៉ាក់កាលពី18ឆ្នាំមុនវាយកទៅការប្រពន្ធថ្មី អញឡើយបំណងឡើងទៅឡើងទៅព្រោះតែការប្រាក់ថ្លៃពេកមកគ្មានលុយសងគេទេកូនម្ចាស់បំណងគេប្រើឲ្យកូនចៅគេធ្វើបាបម៉ាក់គ្រប់សព Ha ha ha. ៅមកពីអង្កាលហើយមកព្រឹកអីទេមិនឃើញចៅសោះយាយបារម្ភពីចៅណាចៅចា មានតាណាយាយគឺចៅនៅក្បែរយាយរហូតតាប៉ុន្តែមុននឹងគឺចៅនៅម្ដុំម្ដុំផ្ទះហ្នឹងតែយាយអត់បានចាប់អារម្មណ៍ហើយយាយក៏មកសាចោលចៅបាត់ទៅមីងទិញបន្លែមីង ផ្លែស្រស់ស្រស់ខ្ញុំទៅយកមកហាអនាម័យទៀតខ្ញុំទៅបើយកមកឯងបើមានយកទៅស្លឬទៅឆាអីដឹងតែឆ្ងាញ់ហ្មងសំដីផ្អែមណាស់ឡនេះបានសំដីដូចជាម៉ែរបស់ឯងអញ្ចឹងមីងស្គាល់ម៉ាក់ខ្ញុំដែរអូថៃមិនស្គាល់ម៉ែដែលមុខក្រាស់ត្រូវមនុស្សប្រុសបោកទៅបាន កូនដែលគ្មានខាន់ស្លាដូចជាឯងនេះ មីងមិននឹកស្មានសោះថាឯងជាកូនរបស់វានេះមីងជាអ្នកធ្វើបបម៉ាក់ខ្ញុំហ៎ស្គាល់យើងដែរហ៎នាងកូនគ្មានខាន់ស្លាកូនគ្មានឪពុកយើងមកទីនេះណាមិនមែនមកទិញបន្លែអន់អន់របស់ក្មេងដូចជានាងទេឯងជាកូនរបស់វាអញ្ចឹងហើយបំណុលដែលម៉ែឯងខ្ចីទាំងប្រមាណណាគឺឯងត្រូវតែសងចំនួនទាំងអស់ ធ្វើអញ្ចឹងមិនត្រូវក្មួយ ចៅកៅនាងអត់ដឹងអីទេបាត់មាត់ទៅល្អជាងយាយខ្ញុំមិនមែនជាក្មួយយាយឯងទេយាយឯងនេះបកាយកុហកបកាយសំដែងណាកុហកខ្ញុំសំណាសំដីយាយឯងមិនសំនឹងតាជាខ្ញុំស្ដាប់ទេខ្ញុំនិយាយជាមួយក្មេងកូនបំណុលខ្ញុំយាយឯងជាអ្នកក្រៅកុំមកចេះលុកមាត់ហើយខ្ញុំគ្រាន់តែមករំលឹកវាវានេះត្រូវតែសងលុយទាំងប្រមាណជំនួសមួយដៃរបស់វា ណាមីងមីងកុំដៀមម៉ាក់ខ្ញុំអញ្ចឹងមីងមិនមែនជាម៉ាក់ខ្ញុំមីងអត់យល់អារម្មណ៍ហ្នឹងទេបើមីងជួបរឿងបែបហ្នឹងណាមីងនឹងដឹងទេថាម៉ាក់ខ្ញុំរឹងមាំប៉ុណ្ណាមុខសភាពសភាពអញ្ចឹងសោះសម្ដែងបានណាណោះណែយើងចង់ដៀលហ្នឹងវាយ៉ាងម៉េចយើងអាចធ្វើអ្វីដែលលើសហ្នឹងទៀតបើសិនជាយើងចង់ធ្វើឯងត្រូវតែសងបើមិនអញ្ចឹងទេទាំងម្ដាយ កូនតែតែជាប់គុកចាក់ទុកក្នុងខួរផងចៅកែវមិនអីទេចៅមិនមែនមានតែឯងទេគឺមានជ័យជ័យនឹងខំប្រឹងលក់បន្លែដើម្បីជួយសងជំនួសជាមួយនឹងចៅណាចៅណាយាយយាយមិនបាច់បារម្ភទេ យាយមើលថែសុខភាពឲ្យបានល្អហើយអារឿងលុយបំណុលហ្នឹងទុកឲ្យចៅជាអ្នករាប់រងមកថ្មនេះហើយយាយប្រហែលជាអត់តន់ភាសាអីចាំចៅទៅទិញអីយាយភាសា សាកៅរបស់យាយជាមនុស្សល្អមិនគួរណាមកជួបរឿងបែបហ្នឹងសោះ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 ស្មានជានរណាគេតាមពិតឯងសោះបានអញ្ចឹងតើបានដើរអត់បើគ្រាប់ភ្នែកសោះឆ្ងល់ដែរចរិតឯងឈួតឈួតបែបហ្នឹងគ្មានអីតាក់ទាញល្អត្រង់កន្លែងណាសោះមិនបានកូនយើងវាងប់ងល់ចាប់អារម្មណ៍លើឯងដល់ថ្នាក់ហ្នឹងអូឯងនេះប្រកាសជាធ្វើស្នេហ៍ដាក់កូនយើងហ្មងបានអញ្ចឹងមីងកូនមីងជាអ្នកណាហើយមីងជាអ្នកណាខ្ញុំអត់ស្គាល់មីងទេ បកែធ្វើពើណាណាយើងនេះមានអារម្មណ៍ដូចជាលមាស់ដៃកុំតែខ្លាចផ្អើលគេកុំអីលេងនេះក្មេងមាយាដូចឯងនេះបើដៅឲ្យអស់តែសៃតាក់ប្រុងមីងខ្ញុំមិនបានតាក់នៅណាទាំងអស់មីងប្រហែលច្រឡំមនុស្សហើយច្រឡំមនុស្សអញ្ចឹងឯងរាល់ថ្ងៃយើងនេះស៊ីតែតគួនឲ្យលួយឲ្យលួយបោះឯងហ្នឹង កូនយើងវាឈួតវិញអាចតកួនស៊ីមិនកើតក៏ខំទៅដល់តែងដែរដើម្បីផ្គាប់ចិត្តក្មេងគ្មានពូជគ្មានពងដូចជាឯងឲ្យល្មមបានហាមីងកុំជ្រុលពេកគ្មានអីដែលជ្រុលទេ សម្រាប់មនុស្សដូចជាឯងជីវិតឯងមិនដឹងជាគួរឲ្យខ្ពើមប៉ុណ្ណាទេអណ្ដែតសរសែតរៀនសូត្រក៏មិនបានរៀនចរិតក៏មិនបានចិត្តគេចិត្តយើងក្នុងនាមជាម្ដាយ គ្មានណាគេហ៊ានចូលស្ដីដណ្ដឹងក្មេងស្រីដែលមានប្រវត្តិមិនល្អដូចឯងហ្នឹងទេហើយជាយ៉ាងណាក៏គ្មានថ្ងៃដែលយើងយកក្មេងដែលមានចរិតអញ្ចឹងយកមកធ្វើកូនប្រសាយើងដែរទេកុំណាកុំណាយើងដាស់តឿនឯងឲ្យហើយកុំចង់មកបបួលកូនយើងរត់ណាយើងប្រាប់ឯងឲ្យ មុខក្រាស់ណាស់ណោះយើងជេរដល់ម្លឹងហើយឯងនៅមិនឈឺទៀតមុខឯងហ្នឹងក្រាស់ជាងសបកកង់ឡានទៅទៀតមនុស្សស្រីធនឯងប្រវត្តិមិនល្អដូចឯងនេះសូមបីតែប្រកេនខ្លួនឲ្យប្រុសស៊ីគេនៅពិចារណាមិនចង់បានផងគេមិនចង់ប្រឡូកប្រឡាក់នឹងស្រីដែលមានសន្តាន មិនល្អនៅពេលមានកូនតកូនតចៅគ្មានពូជល្អ មញ៉ាំពេកអីឃើញចៅយើងសរសភាពរៀបសារគឺចង់តែជេរសាច់តែចិត្តទេធ្វើម៉ែគេច្រឹកមិនបានបែបហ្នឹងគិតតែចៅយើងមើលមកកូនពើរបស់ឯងមែនទេហ៎ មកវិញហើយឯកូនចាំម៉ាក់ឲ្យកូនសុំទោសដោយម៉ាក់រងចាំយូរមិនអីទេកូនមិនបាច់សុំទោសអីទេម៉ាក់ដឹងថាកូនមានបន្ទុកច្រើនត្រូវតែលក់នៅផ្សារផង ហើយត្រូវមកមើលថែយាយមើលថែម៉ាក់ទៀតម៉ាក់អត់បានជួយអីកូនទេថែមទាំងថែមបន្ទុកឲ្យកូនទៀតម៉ាក់ពិតជាម៉ាក់ដែលមិនល្អតតែសោះបានទេម៉ាក់កុំបន្ទោសខ្លួនឯងអីខ្ញុំទេ ដែលគួរតែបន្ទោសខ្លួនឯងមកពីគូ ទើបយាយឡើងឈាមដល់ថ្នាក់ស្លាប់បាត់បង់ស្មារតីកូនទេដែលគូសំទោសលោកយាយធ្វើឲ្យលោកយាយលំបាកហើយកូនក៏គួរតែសំទោសម៉ាក់ដូចគ្នាម៉ាក់ម៉ាក់ឆាប់ញ៉ាំអីបន្តិចទៅណាចាំកូនបញ្ចុកដើម្បីម៉ាក់មានកម្លាំង គឺកូននៅអត់តាន់បានបងថ្លៃទីពេទ្យនៅឡើយ ខ្ញុំអត់គួរណាទុកយាយហើយនឹងម៉ាក់ចោលបែបនេះម៉ាព្រោះតែខ្ញុំទៅយូរពេកទៅម៉ាក់ហើយនឹងយាយខ្លាយទៅជាបែបនេះមែនអត់លោកកូប៉ែលោកកូប៉ែម៉ាក់ខ្ញុំមិនអីលោកកូប៉ែ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 ម៉ាក់ខ្ញុំមិនគេខ្ញុំចូលរួមសោកស្ដាយផងម៉ាក់របស់នាងជាវគាត់នៅរោងកុមារក៏មិនមានពេលយូរទៀតទេ ពីខ្ញុំស្ដាប់អត់លឺមែនយ៉ាមិនខ្វល់អ្នកលួចរកប្រាក់ម៉ាហ្នឹងអីចង់ប្រាប់ថាមិនយកខ្លួនទៅថោកមកតិចនៅកន្លែងហ្នឹងម្ដងទៀតទេបានតែម្ដងឯងទៅកន្លែងផ្សេងៗក៏បានដែរបងទៅកន្លែងហ្នឹងណាបងនេះទៅយក ដល់យើងហើយឆាប់បងលុយមកខ្ញុំខ្ញុំគ្មានទេមីង បងថ្លៃមន្ទីរពេទ្យសិនចាំពីអាទិត្យទៀតខ្ញុំយកលុយទៅសងមីងដល់កន្លែងមីងមិនបាច់ហត់មកទីខ្ញុំមិនណាមីងយើងណាស្អប់ការរងចាំណាឆាប់សងលុយឥឡូវភ្លាមបើមិនចង់ត្រូវឲ្យមកនេះអត់ទៅមីងនេះញោមមានមីងអូយខ្ញុំមានលុយមែនមីងខ្ញុំຕົកបងថ្លៃពេទ្យទេមីង មីងសុំទៅមីងសុំទៅមីងមីងសុំទៅមីងសុំទៅមីងអូមីងចង់ធ្វើអីណាអ្នកនាងខាងនេះគឺជាមនុស្សមិនមែនអាមីងវាយតាមចិត្តទេ មីងស្គាល់គ្រប់ទេ ខ្ញុំថាមីងក៏ជាស្គាល់គ្រប់ច្បាស់ណាស់ព្រោះកន្លែងហ្នឹងគឺជាកន្លែងពេញនិយមសម្រាប់អ្នកប្រើដៃប្រើជើងដូចជាមីងអញ្ចឹងបើមីងហ៊ានតបាយកៅទៀតយ៉ាងខ្វល់នេះវាយមីងមីងសាកមើលទៅបាននិយាយនៅតាមស្ដាប់គ្នាទៀតខ្ញុំនឹងប្តឹងមីងពីបទប្រើប្រាស់អំពើហិង្សាលើមនុស្សទន់ខ្សោយជាងមីងនឹងជាប់គុកមិនខានទេ Hey! ឥឡូវឯងប្រកែណាណោះចរិតមកជាតិចូលចិត្តធ្វើខ្លួនឲ្យគេអាណិតដើម្បីតាក់ទាញចំណាប់អារម្មណ៍ធ្វើក្អែងជាកំសត់ឥឡូវមកបង្វក់អាក្មៃម្នាក់នេះមកពីណាផងក៏មិនដឹងបានជាមកជួយកាន់ជើងគ្នាដល់ម្លង យើងទៅវិញសិនក៏បានយើងមានអារម្មណ៍ថាធុញឯងណាប្រុសក្មេងនេះខ្លាំងណាស់តែឯងចាំទុកណាថារឿងរវាងឯងនិងយើង មិនតន់ចាប់ត្រឹមហ្នឹងទេ ណានាងមិនកើតអីទេមែនទេចាខ្ញុំអត់អីទេសុំទោសដែលត្រូវឲ្យលោកគ្រូពេទ្យមកពិបាកដោយសារខ្ញុំខ្ញុំមិនដែលគិតថាពិបាកក្នុងការជួយអ្នកនាងម្ដងណាទេស្មាននេះអ្នកនាងប្រហែលជាមិនទាន់ញ៉ាំអីទេតោះទៅញ៉ាំអីជាមួយខ្ញុំទៅ មនុស្សល្អដូចជាកែវមិនគួរជួបរឿងបែបនេះទេគេនិយាយត្រូវខ្ញុំជាកូននៅគ្មានឪពុកកូនគ្មានពូជពងកូននៅគ្មានខាន់ស្លាបងក៏ប្រហែលជាមិនចូលចិត្តមនុស្សដូចជាខ្ញុំដូចអ្នកផ្សេងដែរអត់ទេខ្ញុំមិនដូចជាអ្នកផ្សេងទេកៅមិនគួរនិយាយបែបនេះដាក់ខ្លួនឯងទេអ្នកផ្សេងអាចនិយាយមកងាយយើងតែយើងខ្លួនឯងមិនគួរនិយាយស្ដីបន្ទោសខ្លួនឯងចឹងទេ ខ្ញុំក៏ធ្លាប់គេឌីថាជាកូនគ្មានឪពុកដូចជាអ្នកនាងដែរហើយខ្ញុំក៏មិនដែលបានជួបមុខឪពុកខ្ញុំដែរចុះកៅធ្លាប់ជួបមុខឪពុកដែរទេអ្នកនាងមានបញ្ហាអីអត់មានអីខ្ញុំគ្រាន់តែនឹកឃើញរឿងចាស់ចាស់តែប៉ុណ្ណឹងតាមពិតទៅកន្លែងនេះ គឺជាកន្លែងដែលយាយហើយនឹងខ្ញុំមកញ៉ាំបាយជាមួយគ្នាពេលដែលពួកយើងលក់តកូនហើយនឹងបន្លែ គឺជាកន្លែងដែលខ្ញុំចិត្តបំផុតហើយវាក៏ជាកន្លែងដែលខ្ញុំចូលចិត្តមកអង្គុយលេង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 ត្រូវគេខោខោខោអោចង់ត្រូវជាថ្មីសុំចាអ្នកនាងមិនចាំបាច់បងទៀតទេព្រោះមានមនុស្សសប្បុរសជនដែលតែងតែជួយអ្នកដែលគ្មានលទ្ធភាពបង់ថ្លៃសេវា ហើយនឹងអ្នកខ្វះខាតផ្សេងផ្សេងហើយគាត់ក៏បានបង់ជំនួសអ្នកនាងគ្រប់អស់ហើយដែរពិតមែនណោះអ្នកគ្រូពេទ្យនេះខ្ញុំអត់បានយល់សោះទេមែនអត់ចាវាគឺជាការពិតអ្នកនាង អរគុណអ្នកគ្រូប៉ាចាម៉ាក់យាយ ពួកយើងពិតជាសំណាង ដល់ហើយតែមានសប្បុរសជនចិត្តល្អ ជួយចេញខ្លែងមន្ទីរពេទ្យឲ្យយើងហើយថ្ងៃស្អែកគឺយើងអាចចេញពីមន្ទីរពេទ្យបានហើយ ដូចជាឯងគ្មានកន្លែងល្អត្រង់ណាផងទាំងម្ដាយទាំងកូនសត្វតែពួកអនអាជីពពួកអនរត់តលេខដាក់គ្មានកូនគ្មានខំស្លាអញ្ចឹងអញ្ចឹងសោះមនុស្សស្រីគ្មានការអប់រំក្រឲ្យឡើងរហាមហេតុអីចិត្តតែមានប្រុសប្រុសល្អដូចជាគ្រូពេទ្យមកសម្លាញ់មកអាណិតមកជួយមិនក៏ឯងវាសំណាងណាស់ណាមនុស្សដូចជាឯងមិនស័កសមមានប្រុសល្អល្អបែបហ្នឹងទេ ប្រុសល្អបែបហ្នឹងគួរតែមកស្រឡាញ់កូនអ្នកមានពូជមានពងកូនស្រីដែលល្អរបស់យើងទៅផ្សំ ក្មួយប្រុសទាំងសង្ហាទាំងក្មេងហើយមានលទ្ធភាពហ៊ានប៉ែតទាំងនៅក្មេងទៀតហើយចិត្តក៏ល្អប្រពណ័យដល់ពួកទុរគតមិនរើសអើងដល់ពួកទាំងនោះទៀតមីងពិតជាសរសើរដល់ទឹកចិត្តក្មួយមែនតែនបាទមីងតែកៅលើជាប្រាក់បំណងមីងទៀតហើយខ្ញុំចង់បញ្ជាក់មីងបន្ថែមទៀតចាប់ពីថ្ងៃនេះតទៅមីងមិនអាចទៅញ៉ៃញ៉ៃកៅបានទៀតទេឈប់ធ្វើអ្វីផ្ដេសផ្ដាសឈប់មានគំនិតចង់ធ្វើបាបកៅទៀត បើមីងហ៊ានតែធ្វើបាបកៅទៀតខ្ញុំ នឹងប្តឹងមីងហើយណាដោះស្រាយតាមផ្លូវច្បាប់អូយអត់ទេអត់ទេមីងហ៎ហ៊ាននិយាយហ៊ានថាណាក្មួយមីងមិននឹងធ្វើរឿងនឹងបានកើតមីងមិនទៅយកដៃមីងទៅប្រឡូកប្រឡាក់ជាមួយពួកគ្មានពូជគ្មានពងនឹងទេក្មួយគ្រូប៉ែតល្អអត់ខ្ចោះអញ្ចឹងបើបានជាមួយនឹងកូនខ្ញុំដឹងតែល្អហ្មង ខ្ញុំត្រូវតែធ្វើអីម្យ៉ាងហើយដើម្បីឲ្យគេខ្លាចទៅជាកូនប្រសារបស់ខ្ញុំក្មួយប៉ែតមិនក៏ក្មួយចិត្តល្អអីយ៉ាងហ្នឹងហ៊ានចំណាយលុយជាច្រើន ទៅជួយមនុស្សដែលមិនគួរជួយ ដូចជានាងកែវស្អីគេហ្នឹងវាមិនមែនគ្រាន់តែជាក្មេងដែលគ្មានពូជគ្មានពងទេថែមទាំងមានឪពុកក៏បោកលុយម្ដាយយុទ្ធការប្រពន្ធថ្មីទៀតផងទាត់ក្បាលម៉ែវាចោលទុកឲ្យម៉ែវាហ្នឹងលះហេមលហានដល់សប្ងៃហ្នឹង តែម៉ែវាក៏គ្មានបានការរកស៊ីស្អីក៏មិនកើតចិញ្ចឹមតកូនមួយមិនចង់រស់ផងស្អីកែវហ្នឹងណាគ្មានតបានរៀនស្អីខ្ពង់ខ្ពស់ទេចរិតក៏អត់ល្អមាយាទក៏មិនបានហើយពុតបត់ទៀតណែក្មួយ នៅហូបបាយតាមមីងសិនទៅណាតិចទៀតណាកូនស្រីដល់សុភាពរៀបសាររបស់មីងមកពីសាលារៀនវិញឲ្យក្មួយ នេះក្មួយប៉ែតកាថៃហ្នឹង តែមេឃភ្លៀងទេដឹងថ្ងៃនេះអូប្រហែលជាគាត់ខ្លាចពាក្យសម្ដីរបស់លោកគ្រូពេទ្យគាត់ខ្លាចជាប់គុកទេដឹងបងប្អូនទិញបន្លែបន្លែស្វស្វនេះបន្លែខ្លួនឯងទៅពេលព្រមពេលបងទិញបន្លែបងមកនេះខ្ញុំគេមកលហូត ណែថ្ងៃហ្នឹងខ្ញុំទិញស្ពៃបានធូរថ្លៃហ្នឹងណាអ៊ំនេះនំខ្ញុំជូនអ៊ំភាសាហើយនំនេះខ្ញុំទៅតែតែងព្រឹកមិញឯអ៊ំអ៊ំអរគុណក្មួយណា មួយមិនត្រឹមតែស្អាតទេ ថែមទាំងចិត្តល្អទៀតផងទៅផ្នែកដល់ហើយលោកអីលោកនេះណាសយចង្រៃកន្លែងខ្លួនឯងលក់មិនដាច់ហើយសង្ស័យតែចង្រៃសយនេះមកដល់កន្លែងធ្វើឲ្យទៅដឹងនេះឆ្ងល់ដែរដូចជាមិនចេះអាណិតអាសូរខ្លួនឯងខ្លះទេអីខ្លួនណាក្រឲ្យរហាមមកធ្វើរឹកជាប្រនាងយកនំទៅចែកគេស៊ីស្អី Hmm. ខ្លួននោះក្រគួរឲ្យស្អប់ខ្ពើម ថែមទាំងមានអាស្រូវមិនល្អពីឪពុកម្ដាយថែមទៀតបែរជាយកខ្លួននេះទៅបៀតជាមួយនឹងមនុស្សកក្រិចគួរឲ្យខ្ពើមរអើមខ្លះទៀតផងក្មួយក្មួយយកនំនេះទៅវិញណាអ៊ំអត់ឃ្លានទេក្មួយទុកញ៉ាំខ្លួនឯងអត់ទេអ៊ំកុំខ្វល់ពីសម្ដីអ្នកណាពេលខ្លះជីវិតយើងបើសិនជាយើងរស់អាឡ័យតែខ្វល់ពីសម្ដីអ្នកដទៃវាគ្មានក្តីសុខទេអ៊ំធ្វើអត់ដឹងអត់លឺខ្លះហើយ ចឹងអ៊ំកុំគិតច្រើន វាជាទឹកចិត្តរបស់ក្មួយ ក្មួយចង់ឲ្យអ៊ំអ៊ំទុកភាសាចាណាអ៊ំអរគុណក្មួយណា គួរឲ្យខ្ពើមរអែមយើងមិនដឹងថាគួរតែសោចឬក៏គួរឲ្យសង្វេគនឹងស្រីម៉ាក់ម៉ាក់ដឹងទេនេះគុំខ្វល់ពីសម្ដីអ្នកអតីតសំខាន់ការស្គាល់កន្លែងខ្លួនធ្វើអ្វីដែលល្អស្អាតស្អំទៅគឺគ្រប់គ្រាន់ខ្ញុំធ្លាប់គិតថាថ្ងៃណាមួយខ្ញុំនាំនឹងស្រីជាទីស្រឡាញ់របស់ខ្ញុំមកទីនេះចែករំលែកក្តីសុខជាមួយគ្នានិយាយរឿងរ៉ាវក្នុងចិត្តជាមួយគ្នាម៉ាក់ជ័យកូនមានសំណួរមួយ ចង់សួរអ្នកទាំងពីរបើសិន ជាមានមនុស្សផងចូលមកក្នុងជីវិតកូនតើកូន គួរតែស្រឡាញ់គេអស់គឺគួរតែដល់គេបងធ្វើអីរៀបការនឹងបងបានទេបងនិយាយគ្មានអ្នកណាស័កសមធ្វើជាកូនកំងរបស់បងទៀតទេបងស្រឡាញ់បង ដែលតែងចាញ់រហូតមកនឹងទេថាខ្ញុំស្អប់ស្អប់អ្នកណា ពិតគឺការសិក្សាថ្ងៃមុនរៀនពីអ្នកតែថ្ងៃនេះខ្ញុំដឹងខ្លួនថាតើអ្នកណាជាអ្នកមកខ្ញុំអ